រឿងព្រះនាងទឹកភ្នែកកាលពីព្រេងនាយមានរាជាណាចក្រមួយ គ្រប់គ្រងដោយក្សត្រមួយអង្គក្រោមការគ្រប់គ្រងរបស់ព្រះអង្គរាជាណាចក្រពេញទៅដោយសេចក្តីសុខតែព្រះអង្គនិងមហេសីទ្រង់មិនសប្បាយចិត្តទេ ពីព្រោះទ្រង់មិនមានបុត្រឡើយទ្រង់បានលើកពាក្យចចាមរាមថាមានសត្វសេះទេពមួយរបស់ទេពធីតានៅ ក្នុងព្រៃដែលអាចជួយពួកទ្រង់បាន។ ព្រះស្វាមីខ្ញុំម្ចាស់បានលើគេនិយាយថា នៅក្នុងព្រៃមានសត្វសេះដ៏ស្នៃមួយក្បាលដែលជារបស់ទេពធីតាវាអាចសម្រេចគោលបំណងរបស់អ្នកណា ដែល បានសុំពីវាអូពិតមែនឬអញ្ចឹងយើងគួរតែសាកល្បងហើយព្រះអង្គនិងមហេសីរបស់ទ្រង់បានចាក់ចេញទៅក្នុងព្រៃហើយក៏បានជួបសេះដ៏ស្នៃនោះ អូសេះដ៏ស្នៃ តើអាចធ្វើឲ្យពួកយើងទាំងពីរអាចប្រសូតបុត្រមួយអង្គបានទេ ពួកយើងបានរស់នៅជាមួយគ្នាយូរមកហើយ នៅឡើយមិនទាន់មានបុត្រនោះទេខ្ញុំអាចជួយអ្នកទាំងពីរបានប៉ុន្តែត្រូវចាំថាពេលដែលបុត្ររបស់អ្នកទាំងពីរមានអាយុ1ឆ្នាំហើយមិនឲ្យជួបជាមួយគ្រូវិទ្យាមន្តណាដាច់ខាតចាខ្ញុំយល់ព្រមនឹងធ្វើតាម ពួកគេបានវិលត្រឡប់មករាជវាំងវិញ អស់រយៈពេលជាច្រើនខែកន្លងមកពួកគេបានប្រសូតបុត្រីមួយអង្គដោយមានរូបរាងស្រស់ស្អាតណាស់យើងពិតជាអរគុណដល់សេះដល់ស្នៃរបស់ទេពធីតាខ្លាំងណាស់ដែលបានឲ្យមកយើង ពេលនេះវាជាការពិតហើយមែនហើយពេលនេះយើងក៏មិនភ្លេចពីសម្ដីរបស់សេះដោះស្នែងនោះដែរគឺមិនត្រូវឲ្យបុត្រីរបស់យើងជួបនឹងគ្រូវិទ្យាមន្តណាជាដាច់ខាត នៅពេលដែលព្រះនាង មានព្រះជន្មួយវសាស្ដេចទ្រង់បានបញ្ជាឲ្យសេនាហាមឃាត់គ្រូវេទមន្តទាំងអស់មិនឲ្យចូលទៅក្នុងរាជវាំងនោះទេ សូម្បីតែនៅក្បែរទើបផែតនេះហើយ មានគ្រូវេទមន្តម្នាក់បានខឹងជាខ្លាំងពួកឯងពិតជាក្លាហានណាស់គ្រាន់តែដើម្បីបុត្រីរបស់ពួកឯងមកដាក់បញ្ជារារាំងយើងផងហ៎ ចាំមើលយើងនឹងដាក់មេរៀនឲ្យទៅពួកឯងដើម្បីកុំឲ្យពួកឯងមើលងាយយើងទៀតគ្រូវេទមន្តក៏បានចូលទៅក្នុងរាជវាំងនោះដើម្បីសងសឹកនៅទង្វើរបស់ព្រះអង្គដែលធ្វើដាក់គាត់ហ៎គ្រូវេទមន្តឆាប់ចេញពីនេះទៅយើងមិនចង់ចេញទេ នេះគឺជាបុត្រីរបស់ពួកឯងមែនទេពិតជាគួរឲ្យស្រឡាញ់មែនយើងនឹងដាក់បណ្ដាសាបុត្រីរបស់ពួកឯងនៅពេលដែលឃើញអ្នកណាម្នាក់យំ គឺនាងត្រូវតែយំតាមយំហើយយំទៀតយំរហូតទាល់តែទឹកភ្នែកខ្លាចជាទន្លេ ហើយលេចរីជវៀងបន្ទាប់មកទឹកចាប់ផ្ដើមខ្លាចជាតកកទាំងអស់ហើយរីជវៀងទាំងមូលនឹងត្រូវកកដែរចាំមើលពួកឯងហាមឃាត់មិនឲ្យបុត្រីឯងយំបានទេ សេណា ចាប់គ្រូវេទមន្តនោះភ្លាមបន្ទាប់ពីដាក់បណ្ដាសាហើយគ្រូវេទមន្តនោះបានកិច្ចខ្លួនបាត់ទៅ ពេលនោះពួកទ្រង់ទាំងពីរពិតជាបារម្ភខ្លាំងណាស់រឿងដែលហាមគ្រូវេទមន្តមិនទាន់បានចប់ផង ស្រាប់តែហាមមនុស្សមិនឲ្យយំនៅមុខព្រះនាងទៀតព្រះអង្គនិងមហេសីពិតជាកាត់ទុកជាខ្លាំងព្រះស្វាមីខ្ញុំម្ចាស់ពិតជាបារម្ភខ្លាំងណាស់ ខ្លាចបុត្រីរបស់យើងត្រូវយំរហូតគ្មានថ្ងៃឈប់ឡើយបនបើជ្រួជាអញ្ចឹងហើយយើងនឹងតស៊ូដល់ទីមិនចប់យើងនឹងឲ្យអ្នកបំរើនៅក្នុងរាជវាំងដែលមានទឹកមុខរីករាយទៅបំរើព្រះនាងតែប៉ុណ្ណោះហើយយើងនឹងដាក់បញ្ជាឲ្យរាជវាំងទាំងមូលមិនត្រូវមានការកោតទុកឡើយត្រូវតែសប្បាយជាដាច់ខាតដោយគ្មានជំរឿសហើយដើម្បីការពារព្រះនាងកុំឲ្យយំព្រះអង្គក៏ធ្វើបែបនេះ កន្លងអស់ពេលជាច្រើនឆ្នាំមក ព្រះនាងក៏បានចម្រើនព្រះជន្មពេញវ័យជានារីស្រស់ស្អាតពីព្រោះទ្រង់ធំឡើងដោយការថ្នាក់ថ្នមយ៉ាងយកចិត្តទុកដាក់របស់ព្រះអង្គនិងមហេសីព្រះមិតាបុត្រីចង់ចេញទៅក្រៅរាជវាំងណាបុត្រីអាចចេញទៅបានទេ ទេមិនបានទេបុត្រីមិតាមិនអនុញ្ញាតនោះឡើយហេតុអ្វីទៅព្រះមិតាអាចប្រាប់បុត្របានទេ មកពីនៅខាងក្រៅ មានភាពសោកសៅកើតទុកជាច្រើនអញ្ចឹងហើយមេដាមិនអនុញ្ញាតនោះទេតើពេលណាទៅតើខ្ញុំមានសេរីភាពដូចគេទៅ ខ្ញុំមិនចង់នៅទីនេះរហូតទេតើឲ្យខ្ញុំម្ចាស់ចាំដល់ពេលណាទៀតទៅ ខ្ញុំម្ចាស់ចាំអស់រយៈពេលជាច្រើន ឆ្នាំមកហើយព្រះនាងបានសួរសំណួរជាច្រើន ទៅមេដារបស់ទ្រង់ប៉ុន្តែរាល់សំណួរទាំងអស់មេដារបស់ទ្រង់ ពិតជាមិនដឹងឆ្លើយមិនដេចឡើយមហេសីហេតុអ្វីថ្ងៃនេះមិនសោយអ្វីសោះអញ្ចឹង ខ្ញុំម្ចាស់សោយមិនកើតនោះទេព្រោះពិបាកចិត្តរឿងព្រះនាងរបស់ពួកយើងតើគូធ្វើយ៉ាងណាបន្តទៀតឬក៏ឲ្យទ្រង់រស់នៅក្នុងសភាពបែបនេះរហូតអីចឹងទ្រង់មិនបានអនុញ្ញាតឲ្យចេញក្រៅព្រោះខ្លាចជួបរឿងសៅម៉ងរឿងដែលសំខាន់ព្រះនាងដល់ពេលដែលត្រូវរៀបអភិសេកតែមិនអាចព្រោះខ្លាចនាងកាត់ទុកខ្ញុំម្ចាស់ពិតជាដោះស្រាយមិនចេញនោះទេ រឿងនឹងយើងកំពុងតែរកវិធីដោះស្រាយហើយហើយពេលនេះមហាសីកុំកើតទុកខ្លាំងពេកបើមហាសីឈឺម្នាក់ទៀតនឹងដាក់បន្ទុកឲ្យយើងបន្ថែមទៀតហើយចាខ្ញុំម្ចាស់ដឹងហើយដោយសារតែមហេសីរបស់ព្រះអង្គមិនអាចឈប់ខ្វល់ពីរឿងនេះបានឡើយទើបបណ្ដាឲ្យទ្រង់ធ្លាក់ព្រះកាយប្រជួន ហើយបន្ទុកជាច្រើន បានធ្លាក់ទៅលើព្រះអង្គយើងបានប្រាប់មហាសីហើយ ថាកុំគិតគ្រឿងនឹងច្រើនពេកឥឡូវប្រឈួនតតែបាន យើងដោះស្រាយរាជកិច្ចនិងរឿងព្រះនាងមិនទាន់បាន ផងឥឡូវមករឿងមហាសីបន្តទៀតខ្ញុំម្ចាស់ពុតជាសូមរាជទានទោសផង ដែលធ្វើឲ្យព្រះអង្គកាន់តែពិបាកមិនអីនោះទេយើងអាចទ្រាំបាន ដំណឹងនេះ បានដឹងឮដល់ព្រះនាងព្រះនាងគ្រាន់តែឮភ្លាម បានចាក់ចេញពីបន្ទប់របស់ទ្រង់ទាំងយប់ដើម្បីមើលថែរក្សាមេដារបស់ទ្រង់ចំជាជួនពេលនោះយប់ជ្រៅទៅហើយគ្មាន អ្នកណាដឹងថាព្រះនាងមកមើលមហេសីឡើយពេលនោះទ្រង់បានតូតព្រះភ័ក្ត្ររបស់មេដារបស់ទ្រង់អូតាំងពីខ្ញុំប្រសូតមកមិនដែលឃើញទឹកមុខមេដាស្លេកស្លាំងក្រៀមក្រំយ៉ាងនេះទេ រាងកាយទន់ល្វីល្វើយហាក់ដូចជាខ្សោយទៅខ្សោយទៅហើយហេតុអ្វីតាំងពីប្រសូតមកខ្ញុំមិនដែលមានអារម្មណ៍បែបនេះទេវាហាក់ដូចជាណែនដាំទ្រូងណាស់ឈួរអួដាំកចំណែកឯទឹកភ្នែកវិញក៏បានហូរដូចជាទឹកទន្លេហាក់ដូចជាមិនដឹងស្គាល់ឡើយពេលនោះព្រះអង្គបានយាងមកដល់ហើយវិហូពេលទៅហើយ ដែលហាមខាត់ព្រះនាងមិនឲ្យយំអូព្រះអើយទោះយើងខំរៀបរៀងយ៉ាងណាក៏ដោយទីបំផុត វានៅកើតឡើងដដែលបៃតាហេតុអ្វីទឹកភ្នែកមន្ត្រីហររហូតអញ្ចឹងវាគឺជាមណ្ដាសារបស់គ្រូវិទ្យាមន្តម្នាក់បើបត្រីយំ ពេលនោះ ទឹកភ្នែករបស់បត្រីនឹងហូរមកមិនឈប់ឈរឡើយហើយទឹកភ្នែកនោះនឹងចាប់ផ្ដើមពង្រីកមាឌរបស់វាឲ្យคล้ายទៅជាទឹកទន្លេបន្ទាប់មកនឹងคล้ายទៅជាទឹកកកខណៈពេលនោះ ទឹកភ្នែករបស់ព្រះនាង បានកើនឡើងឆាប់រហ័សបានលេចរីកជ្រាងនោះបន្តិចម្ដងបន្តិចម្ដងហើយคล้ายទៅជាតកកទាំងអស់មនុស្សនិងវត្ថុប្រើប្រាស់និងអ្វីគ្រប់យ៉ាងនៅក្នុងរាជវាំងត្រូវបានកក់ជាមួយទឹកភ្នែករបស់ព្រះនាង ទាំងអស់ហើយរាជវាំងទាំងមូលក៏បាន ប្រែคล้ายទៅជាស្ងប់ស្ងាត់នៅក្បែរនោះផងដែរក៏មានព្រះបុត្រាមួយអង្គកើតចំថ្ងៃជាមួយព្រះនាងដូចគ្នាថ្ងៃមួយព្រះបុត្រាក៏បាន ធ្វើដំណើរ យាងទៅក្នុងព្រៃដើម្បីជប់សេះដោះស្នែងនោះដែរទៅតាមការសន្យារបស់ទ្រង់ជាមួយសេះដោះស្នែងរបស់ទេពធីតាអូព្រះបុត្រាយាងមកហើយមែនទេបាទខ្ញុំយាងមកហើយ ទៅតាមការសន្យាដែលមេដា និងបេដារបស់ខ្ញុំបានប្រាប់នៅពេលដែលខ្ញុំមានប្រជញ្ញ18ភាសាឲ្យមកទីនេះខ្ញុំចង់សួរថាហេតុអ្វីបានជាខ្ញុំត្រូវមកទីនេះ បានជាយើងត្រូវឲ្យព្រះបត្រាមកទីនេះដោយសារតែព្រះបត្រានឹងត្រូវមានភារកិច្ចមួយដើម្បីបំពេញវាតើភារកិច្ចនោះជាអ្វីទៅព្រះបត្រាត្រូវតែជួយព្រះនាងនិងមនុស្សនៅនគរក្បែរនគររបស់ព្រះបត្រាតើពួកគេបានការអ្វីហើយអ្វីបានខ្ញុំត្រូវជួយពួកគេពួកគេត្រូវបានកក់ដោយទឹកភ្នែករបស់ព្រះនាង ហើយធាតុភ្លើងដែលមាននៅក្នុងខ្លួនរបស់ព្រះបត្រាមិនមែនចេះតែកាត់ឡើងនោះទេ វាសុទ្ធតែមានហេតុផលទាំងអស់មិនមែនសុកសុកស្រាប់តែកើតឡើងនោះឡើយអូឈប់សិនខ្ញុំនៅតែមិនយល់តើព្រះនាងត្រូវពាក់ព័ន្ធអ្វីនឹងខ្ញុំ អាចប្រាប់ខ្ញុំឲ្យច្បាស់បានទេ មែនហើយដោយសារតែព្រះនាងជាគូព្រេង ដែលបានមកពីការប្រទានពរពីទេពធីតាអ្នកទាំងពីរនឹងមានភារកិច្ចជួយមនុស្សលោកច្រើនទៀតពេលនោះនឹងដឹងហើយតើធៀបភ្លើងនឹងខ្លួនរបស់ខ្ញុំអាចធ្វើអ្វីបានទៅ ធៀបភ្លើងរបស់ព្រះបត្រាពិតជាមានសមត្ថភាពអស្ចារ្យណាស់គឺអាចជួយរារាំងរាជវាំងនោះ ចាក់ចេញពីភាពកកវិញបានអូតែខ្ញុំហាក់ដូចជាមិនដឹងតតែសោះតើត្រូវធ្វើរបៀបម៉េចទៅសូម្បីតែបង្កាត់ភ្លើងក៏ខ្ញុំបង្កាត់មិនចង់ឆេះផង ដើម្បីបញ្ជាក់សមត្ថភាពនេះមានតែព្រះបុត្រាយាងទៅទីនោះផ្ទាល់ទេទើបដឹងថាសមត្ថភាពរបស់បុត្រាអស្ចារ្យប៉ុណ្ណារឿងដែលសំខាន់បំផុតព្រះបុត្រាអាចគ្រប់គ្រងធាតុភ្លើងនោះបានដែរឬទេ បាទខ្ញុំនឹងចាំសម្ដីទូមានរបស់លោកបន្ទាប់ពីព្រះបុត្រា បានទៅជួបសេះរបស់ទេពធីតាហើយទ្រង់ក៏បានទៅរាជវាំងដែលកំពុងកក់ដោយទឹកភ្នែករបស់ព្រះនាងដើម្បីរំលាយទឹកកកនោះចេញ។ នៅពេលដែលទ្រង់យាងទៅដល់ទ្រង់ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់អូព្រះអើយរាជវាំងទាំងមូលពោពេញទៅដោយទឹកកកម៉ាន បើមិនឃើញផ្ទាល់ភ្នែកទេពិតជាមិនជឿឡើយ តែពេលនេះដូចជាច្របោកច្របល់ណាស់ថាត្រូវធ្វើអ្វីមុនតើត្រូវរំលែកតកកនេះពីណាទៅណាមុនទៅបើធំម្លឹងម្លឹងពេលនោះស្រាប់តែមានគ្រូវេទមន្តចិត្តល្អម្នាក់ចេញមកតើលោកមានបញ្ហាអ្វី ខ្ញុំចង់រំលាយតកកនេះតើលោកអាចជួយខ្ញុំបានទេខ្ញុំអាចជួយលោកបាន តែពេលនេះខ្ញុំមិនទាន់មានកម្លាំងនោះទេត្រូវរកអ្វីមកហូបទីសិនលោកនៅទីនេះបង្កាត់ភ្លើងហើយខ្ញុំនឹងទៅ បបាញ់មន់ព្រៃនៅក្នុងព្រៃនិយាយហើយ គ្រូវេទមន្តនោះក៏បានទៅរកមន់មកទៅហេតុអ្វីក៏គ្រូវេទមន្តនេះក៏លមប់ហូមម្លេះបញ្ហានៅនឹងមុខហើយមិនខំដោះស្រាយនោះទេមកឃ្លានអីពេលហ្នឹង ដោយមិនដឹងធ្វើយ៉ាងម៉េចព្រះបុត្រាក៏ធ្វើតាមសម្ដីរបស់គ្រូវេទមន្តនោះសិនមុនដំបូងខ្ញុំត្រូវតែបង្កាត់ភ្លើងព្រះបុត្រាក៏បាននឹកឃើញរឿងមួយអូឈប់សិនពេលនេះខ្ញុំយល់ពីគោលបំណងរបស់គ្រូវេទមន្តនោះហើយដើម្បី រំលាយតកបបាន វាត្រូវការចំណុចចាប់ផ្ដើមនៃភ្លើងអ្វីនៅលើលោកនេះត្រូវតែចាប់ផ្ដើមពីកម្រិតទាបទៅខ្ពស់ហើយលើត្រូវតែបង្កាត់ភ្លើងសិន ព្រះបុត្រាបានយល់ពីអ្វីដែលគ្រូវេទមន្តនោះណែនាំភ្លើងទ្រង់បានចាប់ផ្ដើមបង្កាត់ភ្លើងហើយព្រះបុត្រាធ្វើឲ្យភ្លើងឆេះកាន់តែធំឡើងធំឡើងហើយទឹកក៏បានចាប់ផ្ដើមរលាយបន្តិចម្ដងបន្តិចម្ដងទាល់តែអស់ទីបំផុតបណ្ដាសាគ្រូវេទមន្តចិត្តអាក្រក់នោះបានរលាយបាត់សូន្យទៅរួមទាំងគ្រូវេទមន្តចិត្តអាក្រក់នោះផងដែរព្រះបុត្រាបាននិយាយរឿងប្រាប់ទៅព្រះអង្គមហេសីនិងព្រះនាង និងមនុស្សនៅទីនោះទាំងអស់ព្រះអង្គជ្រាបហើយក៏បានរៀបចំពិធីអភិសេកព្រះបុត្រានិងព្រះនាងដើម្បីចងស្ពានមានមេត្រី រវាងនគរទាំងពីរជារៀងរហូត